ពេលទៅដកកងទ័ពទៅ អ្នកណាទៅជឿថាកងទ័ពយួនចេញអស់ពេលដែលមកបញ្ចូលគ្នាវានៅក្នុងតាមក្រសួងតាមទីនោះណាជំរាបជូនគាត់ឲ្យដឹងត្រួសត្រាសថាយួនវាបារម្ភពីប្រទេសកម្ពុជាណាហ្នឹងហើយប្រសិនបើប្រទេសប្រជាណាចក្រកម្ពុជានឹងហាតែគ្រប់គ្រងកម្ពុជាក្រុមខ្ញុំកណាថាយួនគឺថាមករះតែមកគួសំជាមួយកម្ពុជានឹងបើបងប្អូនមិនតន់បាន Subscribe នៅ Channel KK CCTV នេះ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 ខាងខេត្តរដ្ឋបន្ទឹងគ្រប់គ្រងផ្នែកខាងប្រព័ន្ធផ្សព្វផ្សាយយ៉ាងនឹងជាដើមគេហៅអាំងនិនហ្នឹងហើយ cyber law cyber law ហ្នឹងហើយនឹងរឿងសំខាន់ដែលខ្ញុំកណាឃើញលើកឡើង នៅក្នុងអបសម្ព័ន្ធគេមានលើកអំពី covenant covenant ហ្នឹងអនុសញ្ញាអនុសញ្ញាណា convention convention នេះហ្នឹងយើងពីដើមយើងធ្លាប់និយាយច្រើនហើយ covenant គឺកតិកាសញ្ញាហ្នឹងរដ្ឋវៀតណាមមាន2ហើយហើយកណាឃើញគេលើក នៅក្នុងអបសម្ព័ន្ធហ្នឹងដែរដែរអបសម្ព័ន្ធហ្នឹងគេលើកពីកតិកាសញ្ញា ថ្ងៃទី24ខែកញ្ញាឆ្នាំ1982កតិកាសញ្ញាស្ដីអំពីសិទ្ធិសេដ្ឋកិច្ចសិទ្ធិធ្វើនយោបាយសិទ្ធិបញ្ចេញមតិ ហើយកតិកាសញ្ញាបន្តបន្តទៀតដូចជាកតិកាសញ្ញាស្ដីអំពីកុមារ ស្ដីអំពីជនពិការស្ត្រីជនពិការស្ត្រីហើយការអប់រំអីផ្សេងផ្សេងហ្នឹងគុណឥឡូវដល់ពេលគេទាញអញ្ចឹងមកទៅតាមបាយការជាទូទៅអឺមេធាវីរបស់យើងបានសរសេរពាក់ព័ន្ធជាមួយនឹងស្រាវជ្រាវច្បាប់របស់ប្រទេសវៀតណាមហ្នឹងមកយើងបញ្ជាក់ថាឥឡូវផ្នែកព័ន្ធសិក្សា ផ្នែកព័ន្ធសិក្សានៅក្នុងរដ្ឋធម្មនុញ្ញរបស់វៀតណាមបានលើកឡើងថាប្រជាពលរដ្ឋទាំងអស់មានសិទ្ធិទទួលបាននៅសេវាអប់រំស្មើភាពគ្នាឃើញទេណារួមទាំងជនជាតិដើម ទាំងជនជាតិភាគតិចអីនៅនោះអញ្ចឹងការបែងចែកអ្នកណាជាជនជាតិដើម អ្នកណាជាជនជាតិភាគតិចអត់ច្បាស់លាស់ប៉ុន្តែនិយាយថា សេវាអប់រំមានភាពស្មើគ្នា ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួនសិទ្ធិសេរីនិងជំនឿសាសនាជាដើមបានគេចោទសួរថាឥឡូវច្បាប់សិទ្ធិមនុស្សអញ្ចេះសិទ្ធិជនជាតិដើមអញ្ចេះកតិកាសញ្ញាអនុសញ្ញាដែលអ្នកឯងចុះហត្ថលេខាអញ្ចេះច្បាប់របស់អ្នកឯងក៏បានចែងចឹងដែរហើយហេតុអីបានគេទៅលើកឡើងអំពីច្បាប់រដ្ឋធម្មនុញ្ញរបស់វៀតណាមមកអំពីដូចខ្ញុំកណាទូលឯគុណអញ្ចឹង ថានៅក្នុងរដ្ឋធម្មនុញ្ញនឹងកាលសុំចូលជា សមាជិកអង្គការសហប្រជាជាតិព្រោះវៀតណាមទៅចូលអត់ក្រោយតាចូលក្រោយខ្មែរយើងឆ្ងាយណាស់ឆ្នាំ70ជាងហ្នឹងបានចូលចូលក្រោយចិនទៅទៀតអញ្ចឹងណាដូចជា76អីចឹងណាចុះពីព្រោះខ្មែរយើងនៅកម្ពុជាក្រោមហ្នឹងយួនវាមិនតាន់បានអេក្រេចូលមិនតាន់បានណាដល់ទៅចូលហ្នឹងគេឲ្យបកគលរដ្ឋធម្មនុញ្ញទៅឲ្យគេណាក្រោយហើយគេឲ្យច្បាប់ ធម្មនុញ្ញរបស់អង្គការសហជីវជាតិនឹងយកមកមើលយកមើលគេហៅអឺអឺកលែងជាគណៈចេះនិយាយភ្លេចអាលេងអសេចក្តីនៅក្នុងធម្មនុញ្ញរបស់អង្គការសហជីវជាតិនឹងឲ្យមកសម្រួលរដ្ឋធម្មនុញ្ញរបស់ខ្លួននេះទៅតាមធម្មនុញ្ញរបស់អង្គការសហជីវជាតិហើយកតិកាសញ្ញាប្រមាណគេឲ្យប្រមូលទាំងអស់គេប្រាប់ថានឹង ក្នុង form ហ្នឹងហើយ form នោះ step by step ទៅតាមតំណាក់តាមតំណាក់បាទមួយមួយចុះហត្ថលេខានេះហើយបានគេឲ្យចុះហត្ថលេខានេះហើយបានគេឲ្យចុះហត្ថលេខា ILO អីចឹងហ្នឹងអូហើយដាប់ដោយហ្នឹងបានគេឲ្យចូលណាហើយយកទៅកែប្រជុំរដ្ឋសភាហ្នឹងតាំងយប់តាំងថ្ងៃកែរដ្ឋធម្មនុញ្ញក្នុងប្រទេសខ្លួនហ្នឹងតម្រូវទៅតាមគេហ្នឹងហើយហ្នឹងហើយព្រោះហេតុនោះបានដល់ពេលគេចោតធ្វើគេយកអាហ្នឹងហ្នឹងយកហ្នឹងមកចោតឃើញទេ ច្បាប់រដ្ឋធម្មនុញ្ញបានឯងនឹងចេះហេតុអីបានឯងចេះឥឡូវអ្នកឯងបញ្យល់មកនៅក្នុងរដ្ឋធម្មនុញ្ញអ្នកឯងអនុញ្ញាតឲ្យគេទទួលស្គាល់ថាជនជាតិដើមគេមានសិទ្ធិសិក្សាទៅតាមអ្វីដែលគេចង់បានឥឡូវប្រជាពលរដ្ឋខ្មែរត្រូវការនាំសៀវភៅពីប្រជាណាចក្រកម្ពុជាដើម្បីមកសិក្សាភាសាគេហើយនឹងសិក្សាអំពីប្រវត្តិសាស្ត្ររបស់គេហេតុអ្វីបានអ្នកឯងមិនអោយគេនាំទៅបានខត់ខាំងគេ Why ហេតុអ្វីវាយហេតុអីនៅក្នុងរដ្ឋធម្មនុញ្ញឯងមាននិយាយថាឲ្យយល់ព្រមប៉ុន្តែដល់គេធ្វើតាមទម្រង់ពិតប្រកបឯងមិនឲ្យហ្នឹងហ្នឹងរឿងនឹងហើយដែលរឿងផ្លូវច្បាប់ប៉ានេះយើងចង់និយាយចេះការតស៊ូអ្នកច្បាប់គេហ៊ានធ្វើអំណះអំណាងការពារយើងលើកលែងតែយើងក្លាហានយើងហ៊ាននិយាយប្រាប់គេការពិតថាយួនមកធ្វើបាបយើងយ៉ាងម៉េចខ្លះព្រោះហ្នឹងហើយបងគ្រូយើងត្រូវពឹងពាក់ មានពឹងពាក់ទេថាយើងអង្វរឲ្យប្រជាប្រដ្ឋរបស់យើងនឹងបង្ខំប្រឹងសេចក្តីខ្លាហានប្រាប់ឡើងមកពីព្រោះឲ្យតែយើងនាំគ្នាគឺយើងបានហើយយើងនាំគ្នាធ្វើបានហើយឥឡូវរឿងនោះចាំតទៅទេនេះរឿងហ្នឹងរឿងទាំងអស់ហ្នឹងចាំយើងធ្វើដែរទទួលស្គាល់អស់ហើយគេទទួលស្គាល់ហើយមិនណាស់តាកម្លាំងប្រជាប្រដ្ឋរបស់យើងនឹងហ៊ានកម្រិតណាដល់គាត់មើលប្រជាប្រដ្ឋយូក្រែនវិជ្ជាការពិតតែធ្វើទៅវាស្លាប់ហើយវាមានអ្នកស្លាប់ ប៉ុន្តែបើយើងមិនស្លាប់បើយើងមិនធ្វើទេក៏ស្លាប់វារលាយគង់ស្លាប់ដែរហ្នឹងហើយរឿងស្លាប់ទៅគង់ស្លាប់តើហើយបើយើងខ្លាចស្លាប់ថាស្លាប់ទៅក្រីក្រលំបាកវេទនាជាប្រត់យើងវាក្រីក្រលំបាកវេទនាវាជាជាងវាងាប់នៅក្រោមបាតជើងវាណាជាជាងងាប់នៅក្រោមបាតជើងយួនតែឥឡូវគុនមើលពីដើមមកយើងមិនដែលទៅស៊ីឆ្លួត យួនមួយណាមានតែស៊ីឈ្នួលយួនណាខ្មែរមានតែយួនតែមកស៊ីឈ្នួលខ្មែរនោះថាខ្មែរវាមិនដឹងស៊ីឈ្នួលយួនយួនទៅពេលក៏ដៅបោក៏ដៅជ្រោតដៅអីដៅអីយួនដៅដកដៅអីវាមិនស៊ីឈ្នួលយើងតែរហូតយើងមានតដែលទៅស៊ីឈ្នួលយើងទូទៅមកមកចាំស៊ីឈ្នួលយើងឲ្យដូរយកស្រូវយកអីចឹងទៅហើយ ប៉ុន្តែវាចេះលក់ដូរវាយកវិជេញយកស្គយមកលក់ដូរយើងហើយយើងវាគ្មានអ្នកចាក់ទលក់អ្នកលក់មានដែរចេះនាំគ្នាទៅប្រដាស់គាត់ហ្នឹងហើយទិញប្រដាស់ទិញជឿយូរទៅអ្នកលក់ខ្មែរនោះបិទហាងអស់ទៅគាត់អញ្ចឹងយូរទៅមិនឃើញមានណាយកមកសងយកមកអីអាងតែស្គាល់គ្នាដូចទៅទាអីចេះចុះហើយជួនកាលតកោះស្វាទាំងយប់ប្រឡប់យើងអូអានេះចង្រៃគេត្រូវការប្រេងខ្យល់ប្រេងពមៀមិនបើកលក់គ្នាមានដើមណាលក់ទៀតពោះអីមិនបើកលក់មិនបើកអី បើចិត្តនឹងមានហេតុកោះគ្នាវិញណាអត់ទេចិត្តយល់បាត់បងបាត់ដែរចាំមកគេធ្វើផ្ទះគេនៅឆ្ងាយពីលបងនោះគេមានលេសអញ្ចឹងអូតកោះទ្វាប្រមងមួយម៉ាំងមកគេដេកគេពួតឯងបង្កើតវិញអញ្ចឹងយើងក៏ចេះប្រយ័ត្នប្រយែងអញ្ចឹងបាទនេះយើងដឹងហើយយើងដឹងថាការធ្វើប្រហែសរបស់យើងធសំដោះបណៃរបស់យើងវានៅចាំលើមនុស្សល្អមនុស្សដែលអត់មានចងព្យាបាទមកលើយើងមិនអីទេប៉ិន សង្គ្រោះអនុគ្រោះទៅលើអ្នកដែលវាចង់តែកំតិចយើងនេះណាអានឹងអានឹងវាលត់អាលេខ្លួនយើងហ្នឹងហើយអញ្ចឹងណាគាត់ចឹងការបណៃសន្តោសអីគេគេឲ្យប្រយ័ត្នដែរប្រយ័ត្នមើលមុខមនុស្សសង្គ្រោះសង្គ្រោះមើលមុខប្រយ័ត្នប្រយែងកុំឲ្យចេះតែសង្គ្រោះឥឡូវរឿងរឿងដែលខ្ញុំកណាព្រួយបារម្ភបំផុតគឺការភពប្រសពគ្នាជាសម្ព័ន្ធភាពគ្រួសារ នឹងមានការលំបាកឲ្យគុណចាំនេះគេមានអ្នកហើយនោះថាយើងធ្វើអញ្ចឹងវាមាននាំឲ្យលំបាកទៅដល់គ្រួសារដែលមានកូនដែលចង់សពន្ធភាពជាមួយគ្នាវាជារឿងលំបាកហើយខ្ញុំកណាក៏មានញាតមានសពន្ធភាពជាមួយយួនអញ្ចឹងដែរក៏គិតមិនរួចទេអ្នកកម្មជាក្រមហ៎ខ្មែរក្រមយើងនៅកម្រអ្នកណាគិតណាបើមិនញាតចិត្តក៏ញាតឆ្ងាយដែរណាណាចង់សពន្ធភាពហើយអ្នកខ្លះកូនខ្លួនឯងហ្នឹងណាអញ្ចឹងណា វាពិបាកណាគុណណាឥឡូវខេតប្រាសពាំងគ្រូស្មានបន្តិចណាកូនចៅខ្មែរក្រមបើថាមនុស្សស្រីហើយអ្នកប្រាសពាំងឥឡូវនេះខ្ញុំកណាលឺនិយាយពីយប់វិញស្អាតស្អាតទៀតទៅរៀនទៅរៀនបានខ្ពស់សិតតកូនអ្នកមាន សតតកូនអ្នកមានងត់ឲ្យអាចមានសមត្ថភាពរៀនបានខ្ពស់រៀនបានខ្ពស់មានមកធ្វើស្រែណារៀនបានខ្ពស់ទៅធ្វើការធនាគារធ្វើការធនាគារក៏អត់មានកូនខ្មែរប្រុសរៀនខ្ពស់ទេអាកូនខ្មែរប្រុស ភាគច្រើនធ្វើប្រហែលរឿងហ្នឹងមិនសូវបានរៀនខ្ពស់ទេរៀនខ្ពស់មួយមួយនេះហើយឥឡូវរៀនខ្ពស់ឥឡូវភាគច្រើនកូនស្រីណាហើយកូនចៅគេអ្នកមានរៀនខ្ពស់ចូលធ្វើការធនាគារយួនតែតងអត់ទេតែតងវាចុះឡើងមកមើលតែខ្ញុំអូកូនអ្នកមានវាយសម្រុកយកបណ្ដោយវាយកបាន ប្រពន្ធខ្មែរស្លូតហើយវាយកបានដីទៀតយកបានទ្រព្យសម្បត្តិរបស់ខ្មែរទៀតយកអស់បណ្ដោយអ្នកខ្លះឥឡូវ យកស្ដីសាពីហាណូយចុយវេទនាវេទនាមែនណាហ្នឹងរឿងអាហ្នឹងរឿងគាត់ស្នាហើយរឿងគាត់ស្នាគាត់ស្នាណាគាត់ណាយើងធ្ងន់ធ្ងរហើយណាខ្ញុំកណាលឺសូទឹកយើងពីវិញ្ញាណនិយាយពីរឿងហ្នឹងព្រួយបារម្ភប្រយុទ្ធមិញចូលឲ្យញៀនខាងពេកទៅខានដីខានពួនតោះត្រូវពីងាយពេកហ្នឹងហើយនិយាយរឿងហ្នឹងវាជក់គាត់ជក់វាចំសាច់រឿងហ៎លហើយ បានយើងត្រូវត្រូវធ្វើការពិចារណាប្រយ័ត្នប្រយែងដល់ដំណើរនឹងយើងតស៊ូឃើញថាមានប្រយោជន៍ហើយខ្ញុំកណៅប្រួយបារម្ភថ្ងៃអនាគតទៅគេហៅថាស្រែចាស់ដល់ថ្មីហ៎ឥឡូវគុណយួនកម្មាយបាលរបស់វា ងាកឡើងវារៀនអក្សរខ្មែរឃ្លាំងពីដើមគ្រូយើងចាស់ចាស់ហ្នឹងទៅទៅរៀនទៅបង្រៀនកម្មាយបាលយួនរហូតទៅដល់ម៉ោង9យប់បង្រៀនឲ្យវាចេះអក្សរខ្មែរឥឡូវវាចេះអស់ហើយដល់ក្រោយឥឡូវឧទាហរណ៍ តើងគេដល់ដល់ថ្ងៃទាវទ្រាំអត់បានសោះខ្មែរធ្វើខ្លាំងពេកទ្រាំបកលឲ្យទៅសិតសម្រាប់វាសនាខ្លួនដោយខ្លួនឯងអញ្ចឹងណាប៉ុន្តែពួកកម្មវិធីបាយយួនវាចេះយួនអត់ចេះខ្មែរអត់ហើយវាត្រឡប់ទៅជាខ្មែរខ្មែរវិញហ่ะអ្នកដែលបានយកប្តីប្រពន្ធជាមួយនឹងកូនខ្មែរជនជាតិដើម អានឹងមិនជនជាតិដើមកូនពួកវានឹងមិនជនជាតិដើមខ្ញុំគណៈធ្វើការជាមួយអាបរិជនីស្អាតស្អាតទៅវាថា ម៉ែវាអ៊ីង្លីសអឺអូវា aborigine ចឹងទៅអម៉ែវា aborigine អូវាអង់គ្លេសហូឡង់នេះក៏មានដែរហូឡង់នេះចឹងទៅ Finland នេះចឹងទៅក៏មានដែរស្អាតចឹងហើយវាស៊ីចោ aborigine ជាប់អូក៏ដោយជាប់ម៉ែក៏ដោយស៊ីមកតែគេសួរក្នុង form អា aborigine អត់ដឹងហ្នឹងហើយយុទ្ធជាតិដើមតែឥឡូវអាអូម៉ែខ្មែរយួននេះអអូខ្មែរម៉ែយួនម៉ែខ្មែរអូយួនហើយកូន អាកូនហ្នឹងជនជាតិដើមខ្មែរក្រោមហ្នឹងឃើញអោអាជនជាតិដើមហ្នឹងវាមិនស៊ីគេពួកយើងណាអានោះផេះស្រាចាស់ដបថ្មីហ្នឹងហ្នឹងធ្វើប្រធានតាមដៃណាស្រាតដែលប៉ិនដូអាផ្លាកដបដូអូ self determination ហ្នឹងហើយខ្មែរក្រោមបានសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងក្នុងដំនេះអញ្ចឹងស្រាដែល ឥឡូវចង់បានន័យថាប្រជាពលរដ្ឋវាដែលបើសិនជាបានមកយើងធ្វើសាធារណរដ្ឋឬធ្វើប្រជាធិបតេយ្យសិនគិតថាបានសិនបានសិនមកសិនបានសិនតែយើងអត់តន់ធ្វើអីកើតទេគាត់បានសិនយើងត្រូវរៀបទី1រៀបចាំបាច់ផុតប្រាប់ផ្នែកក្រមត្រូវរៀបប្រព័ន្ធអប់រំឲ្យចំបងផុតទំនាក់ទំនងផ្ទាល់ជាមួយប្រជាជាតិកម្ពុជាស្នើសុំគ្រូមកជួយហ្នឹងហើយបញ្ជូនមកហ្នឹងណា ឥឡូវកម្ពុជាខ្ញុំកណាជឿថាសុបាយសុបាយសិនណាមនុស្សអត់ការធ្វើច្រើនច្រើនព្រោះអ្នកប្រាជ្ញច្រើនជាឡៃហ្នឹងប៉ុន្តែនៅការងារធ្វើស្នើសុំមកជួយបណ្ដោះបណ្ដាលខ្មែរក្រមណាកុំភ័យខ្លាចគ្មានមនុស្សធ្វើការព្រោះគ្រូអីមកជួយជួយបង្រៀនកូនសិស្សយើងណែនាំហ៎គ្រូផ្នែកវិចិត្រសិល្បៈគ្រូផ្នែកខាងអក្សរសាស្ត្រ អូផ្នែកខាងស្អីស្អីកុំសັບបែបយ៉ាងនៅស្រុកខ្មែរមានគ្រប់មកព្រាមព្រាមណាមានគ្រប់មកប្រព័ន្ធណាសុំមកជួយមានគ្រប់មកប្រព័ន្ធអានឹងយើងសិលធើមនេះសិលព្រោះហេតុហ្នឹងឯងយួនបារម្ភតែហ្នឹងណាគូហ្នឹងហើយខ្មែរបើសិនជាសិលធើមនេះសិនវាមានទាំងគ្រប់មកពីយើងទៅយើងមានបងយើងទៅចម្លងមកហ្នឹងហើយឲ្យដូចលាវអញ្ចឹងហ្នឹងហើយទៅចម្លងពីថៃមកចាំបាច់ធ្វើអីខ្លួនឯងហ្នឹងហើយពីព្រោះយើងពូជយើងតែមួយតាហ្នឹងហើយចាឥឡូវគូតែមើលវត្តវត្តកម្ពុជាក្រោមហើយវត្តនៅស្រុកខ្មែរមានអីខុស វាមានពហិយមានសាលាឆាន់មានគ្រូស្គាល់មានគ្រូសូត្រឆ្វេងស្ដាំ មានអាចារ្យវត្តមានយោមវត្តប្រម៉ូតតែមួយហ្នឹងហើយហើយឥឡូវប្រវត្តិសាស្ត្រយើងទៅរយណាទៅសេណាទៀតមិនទៅយកពីប្រវត្តិសាស្ត្រពីនោះមកទៅសេទៅហ្នឹងហើយអញ្ចឹងព្រោះអ្នកចេះពីនោះមកជួយព្រោះថាប្រទេសកម្ពុជាគេមិនហ៊ានទៅសេគេមិនទៅសេគេថាអចេះតែប៉ះពាល់អីរឿងប្រវត្តិសាស្ត្រទៅខ្លាចប៉ះពាល់យួន បើយួនយកចិនមករៀនរាប់រយឆ្នាំមិនរាប់លានឆ្នាំមិនយួនយកមកនិយាយចិនថាចិនពៀនលើវាហើយវាប្រើភាសាចិនហ្នឹងកណាវាឆ្ងល់រឿងខ្មែរថាអូយរៀនពីរឿងកម្មជាក្រមទៅប៉ះពាល់យួនហើយចោរៀនពីរៀនពីកម្មជាលើមិនប៉ះពាល់ថៃហ៎អញ្ចឹងខ្លាចតែប៉ះពាល់នៅម្ដុំហ្នឹងទៅខ្ញុំកណាចេះតែឆ្ងល់អាអ្នកដែលគិតគិតនៅប្រទេសកម្ពុជាក្រសួងអប់រំហ្នឹងគិតគួរក្បាលទៅណាបាត់អស់ទៅគួរក្បាលស្អុយអស់ យ៉ាប់ចឹងណាពិបាកណាគ្រូថាស្រុកកម្ពុជា ប្រទេសកម្ពុជានេះនេះអាលិចភ័យចេះភ័យចោះភ័យភ័យខ្លាំងជាងគេគឺភ័យមួយយួនហ្នឹងហ្នឹងហើយខ្លាចយួនហ្នឹងនិយាយយួនហ្នឹងថាដូចថាដូចបើមកនិយាយពីម្សិលអាយួនអាយួន21ខ្មែរប៉ុនខ្មែរបណ្ដឹងខ្មែរ កើតតែពីភ័យជាមួយយួនអាពេលខ្មែរក្រម កំពុងតែរីកដុះដាលតស៊ូដើម្បីសិទ្ធិសេរីភាពនោះថាយួនភ័យហ្មងយួននោះកំពុងភ័យតើខ្ញុំកណានិយាយពីដើមគេថាអេទៅនិយាយយួនភ័យភ័យអាម៉េចវាខុសច្បាប់ឯងក្បាលសង្ក្រាចប៉ុណ្ណាក៏ដោយតម្រៃប៉ុណ្ណាក៏ដោយខុសច្បាប់មកគេកាប់ជើងផ្ដាច់តែអញ្ចឹងណាស់តែយើងមកចេះតែខ្លាចតែផ្ដាស់តែពីព្រោះយើងម្ចាស់ដល់ទៅចាប់បានចោលយើងចោលប្រទេសស្អីដល់20រឿយកាត់ដីចោលបានទេគេមានតែខ្លាចឯណាហ្នឹងហើយគុណ រុស្ស៊ីមិនមែនផ្លោងកលះដាក់គេទេផ្លោងនេះអានឹងផ្លោងផ្ដាំងាប់គឺថាថ្ងៃក្រោយខ្ញុំកណាថា កំតិចហេដ្ឋារចនាសម្ព័ន្ធគេរបៀបនេះមិនរួចខ្លួនទេគុណមិនរួចខ្លួនទេព្រោះមើលអាឡម៉ង់មើលសងគេឡើងមើលសងគេឡើងដល់អមមិនតាន់ចប់ផងសងគេមិនតាន់រួចខ្លួនទេខ្ញុំលោកលើកទី2សងមិនតាន់ចប់ណាកុំនិយាយសោះសម័យនេះឲ្យផោះតាងកលែតចេះថាមិនរួចកណាថាមិនរួចមិនរួចអី ហើយគាត់ចាំមើលចុះយួនវាខ្លាចយើងផ្សាយដាវរឿងពិតប្រកបណាស់វាមិនយើងចេញដុតខ្មែរក្រមដុតអីនេះគុណថាសងខ្មែរក្រមតើឃើញឲ្យពិតប្រកបទៅបើគេថាគេចង់កំតិចបើសិនទៅនោះក្បាលខូចរបៀបនេះគេចង់កំតិចគេឆ្កោះរឹសគល់វាស្រាវជ្រាវតឡាការថាសងរាប់រយរាប់ពាន់ឆ្នាំណាប្រាប់ចាស់យើងថាពួកគាត់នោះចិត្តតែខ្លាចពីព្រោះគាត់នៅក្រមអំណាចគេតែនៅធ្វើម៉េចបើវារឿងនៅក្រមអំណាចមិននៅក្រមអំណាចទេបាទ ប៉ុន្តែមន្ត្រីមួយចំនួនកាលនេះឥឡូវពេលទៅដកកងទ័ពទៅអ្នកណាទៅជឿថាកងទ័ពយួនចេញអស់ពេលដែលមកបញ្ចូលគ្នាវានៅក្នុងតាម ក្រសួងតាមទីហ្នឹងណាណាប៉ុន្តែហើយក៏និយាយពីរឿងពរាជាណាចក្រកម្ពុជាគ្រាន់តែជំរាបជូនគាត់ឲ្យដឹងត្រួសត្រាសថាយួនវាបារម្ភពីប្រទេសកម្ពុជាណាហ្នឹងហើយប្រសិនបើប្រទេសប្រជាណាចក្រកម្ពុជានឹងហាតាគ្រប់គ្រងកម្ពុជាក្រុមខ្ញុំក៏ណាថា យួនគឺថាមករះតែមកគួសំជាមួយកម្ពុជានឹងវិញមិនរឿងយួនដល់វាវាប្រកែធ្វើណាឲ្យតែចិត្តជាមួយខ្មែរក្រមសាកមើលវាខ្លាចកម្ពុជាប៉ុន្តែវាធ្វើដូចវាមកមកថ្នាក់ថ្នមកម្ពុជាអញ្ចឹងវាខ្លាចទៅហើយប្រជាពលរដ្ឋវាបញ្ជូនមកប្រដាក់ទុននៅក្នុងស្រុកខ្មែរហ្នឹងមកបង្កប់នៅស៊ីស៊ីរួមប្រទេសក្នុងហ្នឹងរបៀបដូចទៅវាមកកម្ពុជាក្រោមមុនអញ្ចឹងវាមកវាអែបអបអែបអបញុយញុយញុយវាបំរើយើងស្មាតោះ ទាំងមនុស្សស្រីឯងយើងមិនសង់មិនគួរនិយាយមនុស្សស្រីនឹងមកអះអភិសពេញទៅនឹងឯងណាអូខេពេលលាវាសែណាគុណយួននេះបូជាខ្លួនបូជាអីសពបែបសពយ៉ាងដើម្បីតែផលប្រយោជន៍ផលប្រយោជន៍វាទីសាសដីនឹងឆ្លៀនពៀនទឹកដីរបស់យើងហ្នឹងគឺគេបូជាសពក៏បែបយ៉ាងប៉ុន្តែយើងត្រូវតែហ៊ាននិយាយត្រូវតែហ៊ាននិយាយឲ្យច្បាស់លាស់ហើយរឿងហ្នឹងពិនិត្យមើលឲ្យច្បាស់លាស់ ឲ្យឃើញច្បាស់លាស់ទាំងអស់គ្នាកុំឲ្យនៅសពេចសពិលខ្ញុំកណានិយាយឲ្យថាយើងជាចាស់ទុំបើយើងមិននិយាយកូនចៅមិនដឹងអត់ដឹងហើយយើងមានឱកាសដើម្បីនិយាយអ្នកដតីទៀតគេដឹងដែរប៉ុន្តែចាស់ទុំដតីទៀតក៏គាត់ដឹងដែរប៉ុន្តែគាត់អត់ មានឱកាសដើម្បីនិយាយហើយយើងមានឱកាសត្រូវតែនិយាយអ្នកសរសេរសភៅក៏មានតិចហើយសរសេរសភៅប្រហែលបោះពុំអត់កើតហើយជួនកាលគាត់អត់មានឱកាសដើម្បីនឹងមើលសភៅនឹងទៅទៀត